ទៅទៀតឧទាហរណ៍រឿងដែលមិនទាន់មកដល់អញ្ចឹងអ្នកខ្លះមិនសមចិត្តភ័យព្រួយច្រើនពេកក៏វាធ្វើឲ្យរំខានផ្លូវចិត្តធ្វើអីអត់កើតគិតតែដេកភ័យអញ្ចឹងតើលមានសតិតាមដានចិត្តមានស្មារតីជួយពយល់ចិត្តកុំឲ្យវាលួងនៅក្នុងផ្លូវខុសទាញឲ្យវាតម្កល់នៅក្នុងផ្លូវត្រូវសមាធិក្នុងធម៌ អឺបយលចិត្តនឹងកុំឲ្យកើតទុកអានឹងយើងម្នាក់ម្នាក់នោះវាមានថាចិត្តកំណាញ់ប្រកាន់ចង់បានតែមកខ្លួនឯងឬក៏គ្រួសារឯងហ្នឹងវាវាច្រើនណាសមឧបនិស្ស័យ ក្នុងធម៌លោកហៅមច្ឆរិយៈកំណាញ់ឬក៏ឧបាទានការប្រកាន់ហ្នឹងវាយូរហើយជាងវាច្រើនមានអ្នកខ្លះដែរដែលគេសំឧបនិស្ស័យចែករំលែកនៅក្នុងធម៌លោកហៅទានូបនិស្ស័យឧបនិស្ស័យនៃការផ្ដល់សេចក្តីសុខដល់អ្នកដទៃអញ្ចឹង គាត់មានរបស់មានទ្រពរោគបានមកនឹងអឺគាត់សន្សំចិត្តថាធ្វើម៉េចណាបានជួយគេឲ្យបានធូរស្បើយពីសេចក្តីទុក្ខមកជាអ្នកទូរគុតពិបាកឬក៏អ្នកដែលមានជំងឺឈឺស្កាត់ចឹងជួយអឺយើងមើលទៅឃើញថាគាត់ឆោតគាត់ខំប្រឹងរមកហើយឲ្យគេធូធូចឹងទៅ ប៉ុន្តែយើងយើងមិនមែនជាគាត់យើងអត់ដឹងទេថាគាត់ឃើញគេមានទុកសដានចិត្តករុណាចិត្តហ្នឹង កើតឡើង ចង់ជួយ សង្គ្រោះគេហ្នឹងឲ្យបានធូរស្បើយពេលគេបានធូរស្បើយពីសេចក្តីទុកគាត់គាត់សប្បាយចិត្តណាករុណាចិត្តអាណិតហ្នឹងជាបនមួយពេលឃើញគេ រួច ពីទុកហើយគាត់សប្បាយចិត្តរីករាយត្រេកអរហ្នឹង ជាបនមួយលោកហៅថាមុទិតាប៉ុន្តែទាំងពីរហ្នឹងវាប្រឆាំងគ្នាអឺទានូបនិស័យការចែករំលែកសេចក្តីសុខជាមួយនឹងមច្ឆរិយៈគឺសេចក្តីកំណាញ់នឹងវាច្បាំងគ្នា ហើយបើមួយណាឈ្នះអានឹងអឺទាញចិត្តទាញគំនិតសកម្មភាព យើងទៅនឹងបើឧទាហរណ៍ថាកំណាញ់នឹងវាខ្លាំង ប្រមូលតាបងប្អូនឯងក៏ឆ្លោះគ្នាតាមិត្តភ័ក្ដិខ្លួនឯងនឹងក៏ក្បត់គ្នាបានដែរអានឹងមច្ឆរិយៈស្ក្តីកំណាញ់លោភៈច្រើនវាហួងហែងច្រើនវាប្រមូលធ្វើម៉េចឲ្យតែបានច្រើនហើយកើតរឿងហ្នឹងអឺបែកបាក់ឆ្លោះប្រកែកអឺប៉ណ្ណាំងប្រជែងឡើងតឡាការអីចឹងទៅហើយ យកមកបណ្ណាក៏មិនគ្រប់ដែរពីព្រោះអឺលោភៈសេចក្តី ប្រាថ្នាជាប់ជំពាក់នឹងដូចភ្លើងអញ្ចឹងវាអត់ចេះឆ្អែតនឹងអស់ហេបាទហ្នឹងតលឲ្យយើងយល់ថាទ្របហ្នឹងយើងយកមកដើម្បីឲ្យបានសេចក្តីសុខក្នុងជីវិតជាបច្ចុប្បន្នក្រុមគ្រួសារប៉ុន្តែទ្របហ្នឹងมันអាច យកទៅតាមខ្លួនបានទេច្រើនបណ្ណាក៏ដោយយកទៅ មកកមកសេនទៅក៏មិនរួចដែរអញ្ចឹងមានតែឆ្នៃទ្របនឹងឲ្យទៅជាកុសលធម៌ចេតនាថ្នាក់ទៀនអញ្ចឹងចឹងរបស់ទ្របខាងក្រៅคลายទៅជាទឹកចិត្តល្អទឹកចិត្តបនសង្គ្រោះខាងក្នុង យើងបានទឹកចិត្តនឹងយើងសប្បាយចិត្តហើយហើយនឹងដែលលោកហៅថា បននាំមក នៅសេចក្តី សុខនឹងសុខទាំងពេលបច្ចុប្បន្នទៅមុខទៀតនៅ ក្នុងធម៌សំដែងពីអានិសង្សនៃការធ្វើទានធ្វើឲ្យមានគេស្រឡាញ់គេចូលចិត្តគេរាប់អានច្រើនអឺមានទ្រព្យសម្បត្តិរកស៊ីទទួលទានអីក៏ងាយដោយឧបនិស្ស័យនៃការធ្វើទាននឹងឯងចំណែកអ្នកកំណាញ់អឺស្មោចង់តបានមកខ្លួនឯងនឹង វាបាន ពេលបច្ចុប្បន្នហ្នឹង ប៉ុន្តែมันបានដាំពូជថ្មី សម្រាប់ជាទ្របជាប់តាមខ្លួនទៅលោកខាងមុខគេ ស្លាប់ទៅអស់ហើយគេយកប្រពន្ធកូនគេយកទ្របសម្បត្តិចែកគ្នាអស់ទៅ មាន បានអីយកមកដាក់នឹងខ្លួនចឹងតលែយកទ្របនឹងឆ្នៃជាជាទ្របទឹកសាបបានជាប្រយោជន៍ដល់មនុស្សមនាអ្នកដតីបើយើងមានច្រើនហើយប៉ុន្តែយើងមិនបានចែករំលែក ដូចជាទ្របទឹកប្រៃទឹកសមុទ្រចឹងគេមកផឹកអាស្រ័យមកកើតទេវាប្រៃមានន័យថាអត់គេអត់បានប្រយោជន៍ពីទ្របសម្បត្តិរបស់យើងហើយយើងក៏មិនបានយកអ្វីទៅតាមខ្លួនដែរអញ្ចឹងអឺរៀនសន្សំនៅទានូបនិស័យឧបនិស្ស័យនៃការចែករំលែកសេចក្តីសុខអ្នកដទៃកាត់បន្ថយមច្ឆរិយៈសេចក្តីកំណាញ់គិតតែពីខ្លួនឯង យើងសប្បាយចិត្តទាំងក្នុងបច្ចុប្បន្នទៅមុខទៀតក៏យើង បានផលបានអានិសង្ឃពីពូជនៃការធ្វើទាននឹងដែរ thank you ជីវិតអ្នកខ្លះនឹងដូចថាมันបានល្អប្រសើរដូចគេទេឃើញគេសុខសบายកូនចៅអីចឹងទៅឯងណាវាដូចបែកបាក់ប្រត់ប្រាស់មើលទៅមិនសំប្រកបទៅតូចចិត្តអន់ចិត្តតែមិនបានខ្ញុំចឹង មិនក៏គេបានល្អជាងខ្ញុំមិនក៏គេបងប្អូនមានជាងខ្ញុំមិនក៏ខ្ញុំយ៉ាប់ជាងគេអឺពេលខ្លះទៅរហូតទៅដល់ថាបន្ទោសម៉ែបន្ទោសឪមកពីម៉ែហ្នឹងមកពីឪហ្នឹងបានខ្ញុំអញ្ចឹងហើយជាអង្គុយកើតទុកចំពោះរឿងដែលកើតឡើងហ្នឹងអានឹងអឺ បើយើងនិយាយពីផ្នែកកម្មផលដូចថាសម្ពាយបនយើងវាតិចអញ្ចឹងវាបានផលមកតិចដែលយើងធ្វើស្រែតាម1ហិកតាយើងចង់បាន20តោនវាអត់បានគេខំធ្វើបនគេបានជួបរឿងល្អច្រើនអញ្ចឹងទៅយើងបនតិចវាជួបរឿងល្អតិចអញ្ចឹងទៅអានឹងរឿងកម្មពីអតីតៈ6ទៀតរឿង យើងជួបរឿងអញ្ចឹងហើយហើយយើងអង្គុយតុកសិចពិបាកចិត្តបន្ទោសគេបន្ទោសឯងអញ្ចឹងទៅកើតមកវារៀងងងឹតដល់ពេលយើងអង្គុយជាងឹតហ្នឹងវារត់តែងឹតទៅទៀតហើយវាអត់បានយកពេលវេលាហ្នឹងទៅអុចភ្លើងបំភ្លឺឲ្យជីវិតហ្នឹងបានទៅចាស់ទៅចង់អីទេអញ្ចឹងបាននៅក្នុងធម៌សំដែងពីអ្នកមកងងឹតទៅវិញភ្លឺ កើតមកវាក្រលំបាកមិនល្អដូចគេប៉ុន្តែការតស៊ូព្យាយាមប្រឹងប្រែងហ្នឹងធ្វើឲ្យជីវិតហ្នឹងកុំថ្កើងប្រសាប៉ុន្តែអ្នកខ្លះមកងងឹតអង្គុយពីកើតទុកមួម៉ៅក្តៅក្រហាយហ្នឹងអាងងឹតហ្នឹងអត់មានពេលអភិវឌ្ឍខ្លួនអាហ្នឹងមកងងឹតទៅវិញងងឹតឈឹងតើជាងយើងឈរលើអ្វីដែលយើងមានយកអ្វីដែលយើងមានជាមូលដ្ឋាន អរគុណពុកអរគុណម៉ែអរគុណរឿងរ៉ាវទាំងឡាយដែលកើតឡើង ដែលមិនធ្វើឲ្យខ្ញុំស្លាប់ខ្ញុំនៅ មានជីវិតខ្ញុំនៅមានខួរក្បាលខ្ញុំឈរដើម្បីបន្តដំណើរ អភិវឌ្ឍខ្លួនទៅមុខទៀតអឺយើងឲ្យតម្លៃអ្វីដែលយើងមានហើយយើងអត់អាចប្រៀបធៀបថាហេតុអីក៏គេល្អម៉េះខ្ញុំយ៉ាប់ម៉េះ ខ្សែជីវិតមនុស្សម្នាក់ម្នាក់7កោតលានអ្នកនេះ យើងអត់អាចថាតម្រូវថាត្រូវឲ្យត្រូវគ្នាជីវិតហ្នឹងវាខុសខុសខុសគ្នាត្បិតថាកើតក្នុងពោះម៉ែតែមួយកូនភ្លោះក៏ដោយពីព្រោះឧបនិស្ស័យការសន្សំសម្ពាយបនសម្ពាយបាបហ្នឹងវាផ្សេងគ្នាអញ្ចឹងហ្នឹងហើយ យើងជួបរឿងយើង គេជួបរឿងគេគេដោះស្រាយរឿងគេយើងដោះស្រាយរឿងយើងទៅមុខបន្តិចម្ដងបន្តិចម្ដងពិបាកសុំឲ្យគេជួយ ហើយរៀនប្រាប់ខ្លួនឯងថាខ្ញុំមានសមត្ថភាពធ្វើបានប៉ុណ្ណឹងជីវិតខ្ញុំអឺអំពើបនរបស់ខ្ញុំបានមកប៉ុណ្ណឹងខ្ញុំសម្រេចប៉ុណ្ណឹងប៉ុណ្ណឹងខ្ញុំសម្រេច